បងមិនសាកសុំឲ្យអូនទទួលយកបងធ្វើជាសងសាវិញទេតែពេលនេះបងចាប់ផ្ដើមចេះឈឺ 再奔跑又想。 wait.